ព្រោះថាកាលណាយើងមិនយល់មិនដឹងយើងធ្វើខុសកាលណាយើងធ្វើខុសមិនមែនអាប់អន់តែយើងម្នាក់ឯងទេអាប់អន់ដល់ពុទ្ធសាសនាទៀតមែនទេហ្នឹងហើយគេថាអូមើលអ្នកកាន់ពុទ្ធសាសនាគ្មានដឹងអីហ្នឹងហើយអត់ដឹងអីព្រះពុទ្ធសាសនារុងរឿងដោយហេតុ5 5ណា5យ៉ាងទី1សកច្ចំធម្មំសនន្តិពុទ្ធបរិស័ទនឹងស្ដាប់ធัวដោយសេចក្តីគោរពនឹងទី1ដោយមិនដេចតែហៅថាស្ដាប់ធัวដោយសេចក្តីគោរពគឺសំដៅទៅលើការស្ដាប់នឹងដោយចង់យល់ចង់ដឹង ចង់យល់អត្តន័យចង់ដឹងការពិតស្ដាប់ដោយយកចិត្តទុកដាក់នេះហៅថាស្ដាប់ដោយកោគោរពជើបើស្ដាប់បដានិយាយទូសាបដាឈ្មោះថាស្ដាប់ដោយគោរពទេគោរពទេស្ដាប់ដល់អូយអញកំពុងស្ដាប់ធោះហើយកុំញ៉ែញ៉ៃក្រឹងតែប៉ុណ្្នឹងទៅវាបែកបាត់ទៅហើយ មែនទេតាមពិតដែលឈ្មោះថាគោរពធោគួរតែបិទទូរស័ព្ទមួយម៉ោងហ្នឹងដូចស្មាបិទអស់នេះពីណាទេមកក៏មិនចូលដែរម៉ោងហ្នឹងកុំថាឡើយណ៎ណាភ្ញៀវសំខាន់ណមើលកងសីអេអាដាមណាក៏ទេអាត្មាមិនចូលដែរពេលម៉ោងអាត្មាសំដែងធម៌ នឹងចឹងហើយញាតិញោមដែលមកស្ដាប់ធម៌ភាកច្រើនហ្នឹងក៏មិនមែនអ្នក ចំនួនធំប្រមាណទេវាមិនមែនប្រធានក្រុមហ៊ុនអាកាសចរណាមកស្ដាប់ធម៌ទេ ដែលថាបិទម្បាននោះមែនទេមែនទេមើលទាំងអស់គ្នានឹងប្រធានក្រុមហ៊ុនឡានក្រុងហ៎ឬក៏ប្រធានក្រុមហ៊ុនលក់ជ្រូកហ្នឹងវាគ្មានអីសំខាន់ប្រមាណទេ ណាប៉ុន្តែបើយើងមិនគិតមិនយកចិត្តទុកដាក់ទេយើងអត់បិទពីព្រោះកន្លែងដែលគេគោរពកន្លែងណាក៏ដោយអាត្មាធ្លាប់ដើរទៅកន្លែងសំខាន់សំខាន់ដែលគេចាត់ទុកថាកន្លែងសំខាន់មិនបាច់ថាយកស្អីចូលទូរស័ព្ទក៏គេអត់យកចូលដែរដូចជាអាត្មាទៅពហិអាសដាំ នៅប្រទេសឥណ្ឌាគ្រាន់តែបិចមួយមិនឲ្យយកចូលទូរស័ព្ទឲ្យទុកខាងក្រៅទាំងអស់ណាដោយសារគេគោរពកលែងបូជារបស់គេហ្នឹងហើយហើយយើងពេលគោរពជាទីបំផុតពេលយើងមកវត្តអារាមហ្នឹងខ្មែរគិតថាពេលនមស្ការពេលសំសិលហើយនឹងពេលស្ដាប់ធម៌ហ្នឹងឯងដែលចាត់ទុកថាជាពេលវេលាដែលយើង មានសេចក្តីគោរពប៉ុន្តែយើង ខូចចរិតអស់ញាតិញោមខ្មែរយើងខូចចរិតអស់ខូចចរិតមិនអាត្មាធ្លាប់ ជួប អ្នកកាន់សាសនាដតីជនជាតិដតីទៀតគេមិនមែនជាជនជាតិខ្មែរទេ គេមកអង្គុយស្ដាប់ធម៌ជាមួយយើងហើយគាត់មកនិយាយប្រាប់អាត្មាថាខ្ញុំមិនមែនអ្នកមិនមែនជនជាតិខ្មែរទេខ្ញុំក៏មិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាដែរតែ ខ្ញុំធ្លាប់ចូលមកស្ដាប់ធម៌ពេលលោកទេសនា ខ្ញុំឃើញ ខ្មែរអត់យកចិត្តទុកដាក់ទេ ស្ដាប់បដើងាកទៅនេះងាកទៅនោះងាកទៅនេះងាកទៅនោះ ខ្ញុំមិនមែនជាអ្នកកាន់ពុទ្ធសាសនាទេប៉ុន្តែពេលដែលខ្ញុំអង្គុយស្ដាប់ខ្ញុំអង្គុយយ៉ាងអង្គុយយ៉ាងស្ងៀមស្ងាត់ខ្ញុំចង់ដឹងលោកនឹងនិយាយថាម៉េចខ្ញុំស្ដាប់តាំងពីដើមដល់ចប់ប៉ុន្តែខ្ញុំមើលខ្មែរអត់ទេឃើញនៅ ស្ងៀមតែលោកអ្នកនៅមុខលោកទេអ្នកនៅក្រោយក្រោយលឹបពិសលឹបពុះលឹបពិសលឹបពុះស្ដាប់បដានិយាយគ្នាបណ្ដាអត់មានការយកចិត្តទុកដាក់ទេ ភាកច្រើនញាតិញោមឃើញចឹងមែនទេភាកច្រើនមែនទេមិនបានដឹងថាមែនពីព្រោះកណាក៏អញ្ចឹងដែរហ្នឹងហើយភាកច្រើនអញ្ចឹងដល់តែជាលទ្ធផលឃើញទេអត់សូវយល់មិនសូវយល់តាមពិតពាក្យថាទេសនា ស្មើនឹងន័យថាបង្រៀនដូចគ្នា គឺប្រាប់នៅអ្វីដែលខ្វះខាត ប្រាប់នៅអ្វីដែលមិនសូវយល់ណាអនុរោហ្នឹងដោយសារអ្នកមានទូរស័ព្ទនៅចិត្តចិត្តនឹងឯងពងនិយាយរឿងហ្នឹងញាតិញោមយល់ទេថ្មនិយាយចឹងយល់ទេនៅតាមប៉ុនយើងទេសនាសឹងតែគ្រប់ប៉ុនសឹងតែគ្រប់ប៉ុន ប៉ុន្តែយូរយូរទៅពិធីទេសនារបស់យើងហាក់ដូចជាការទេសនាបង្គ្រប់កិច្ចបើធ្វើបន់មិនបានទេសនាដូចជាវាមិនកើតអើចេតទេសតារោងបន់ខ្លះនឹងរោងទេសនឹងរោងស៊ីនឹងមែនទេរោងទេសជាប់គ្នានឹងរោងស៊ីបាយក៏នឹង ដល់ទៅវាជាប់គ្នាទៅអ្នកពិសាបាយនឹងអ្នកពិសាបាយនឹងមិនគាត់មិនមែនយកមាត់ទុកតែពិសាទេគាត់និយាយគ្នាទៀតអ៊ូអែអ៊ូអែហើយទេសនាបដើហូបបាយបដើអាក្រក់មើលណាមែនទេមែនទេមកពីផ្ទះមកដូចឃ្លានដាច់ដាប់ពីណាមកអញ្ចឹងណាថាបន្តិចចុះ មកពីទៅនេះពេលនេះអត់ហូបបាយអាត្មាថាណាតាំងពិតជួនកាលទទួលភ្ញៀវចាប់ពីម៉ោង2ម៉ោង3ទៅហ្នឹងទឹមភាសាបាយថ្ងៃត្រង់ហើយហ្នឹងមែនទេមកដល់នឹងថាគ្រាន់តែស្ដាប់លោកទេសសិនមិនតាន់នេះលោកឯលោកប្រពន្ធពីណាគេអីក៏ដាច់ដាបម៉េះថាបន្តិចចុះថាចឹងបានទេ បានហើយព្រោះមេក្រូនៅលើអាត្មាហ្នឹងហើយមិនចេះខ្មាស់ជាងការអាត្មាធ្លាប់ទៅទេសនាទេសអញ្ចឹងរោងហូបបាយអញ្ចឹងគាត់ចេះតែខ្មុំខ្មុំខ្មុំឲ្យលោកទេសនាណាឯណាទៅដែលហៅថាគោរពធម៌វាអត់គោរពហ្នឹងហើយហើយលទ្ធផលនៃការមិនគោរពគឺមិនស្ដាប់ដល់តែមិនស្ដាប់វាអត់ចេះអត់យល់ ហើយលទ្ធផលយ៉ាងម៉េចដល់ទៅពេលធ្វើធ្វើខុសមកដល់សម័យនេះហើយក៏នៅតែគេយកពិធីផ្សេងផ្សេងដែលខុសហេតុផលហ្នឹងមកបោកប្រាស់ប្រជាជនយើងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថា បុគ្គលល្ងងខ្លៅមាន ខ្លួនឯងជាសត្រូវណាមិនមែនមានអ្នកដទៃជាសត្រូវទេ គឺខ្លួនឯងជាសត្រូវរបស់ខ្លួនឯងរីឯបុគ្គលអ្នកមានបញ្ញាទៅមានខ្លួនឯងជាទីពឹងគេបោកមិនបានទេរឿងគេបោកបានថ្មីថ្មីនៅខេត្តសៀមរាបសំបីលោកគ្រូធัวខ្លះក៏គេបោកបានដែរលោកខ្លះនឹងបួសទេសនាបដៅគេឡើងចិត្តមួយជីវិតគេបោកបានទៀតស្អី កម្មវិធីស្អីគេហៅ select ស្អីទេប្រាក់សន្សំស្អីគេនោះគឺថាដាក់លុយទៅសន្សំអីអាត្មាស្ដាប់មិនសូវយល់ដែរហើយដាក់លុយកាន់តែច្រើនទៅបានថ្លៃការកាន់តែច្រើនប្រមូលសមាជិកកាន់តែច្រើនបានលុយការកាន់តែច្រើននាំគ្នាធ្វើលោកខ្លះអស់7000ដុល្លារគ្រូធัวខ្លះហ្នឹងអស់ជាង10000ដុល្លារ បាសិកាមួយនោះអស់10000ដុល្លារខ្លះ1000 2000ញញយកមកអ្វីដែលវាបានងាយពេកខុសពីការប្រឹងប្រែងវាមានបញ្ហាហើយយល់ទេយល់ទេមនុស្សយើងគេបោកប្រាស់បានព្រោះមានធัว3យ៉ាងចាំឲ្យច្បាស់3យ៉ាងទី1ល្ងង ល្ងងអាហ្នឹងគេបោកបានហើយអញ្ចឹងណាអត់ដឹងមិនចេះស្ដាប់ព័ត៌មានមិនចេះសាកសួរគេទី2ឆាប់ជឿគេអាឆាប់ជឿហ្នឹងក៏គេបោកបានដែរមិនបាច់អ្នកចេះមកបោកឯមនុស្សល្ងងក៏បោកយើងបានដែរអាឆាប់ជឿហ្នឹងដូចសម័យណានោះគេថាគេជាលោកតាល្ងងល្បីដល់ហ្នឹងអត់លោកតាល្ងង គាត់ប្រាប់ថាគាត់គឺលោកតាល្ងងបោកយើងបានទៀតអញ្ចឹងវាយើងអូវល្ងងជាងគាត់ទៅទៀតមែនអត់ហ្នឹងហើយអើគេប្រាប់តែគេល្ងងឯងទៅទៅទៀតទី3ចេះក៏ដោយចេះធัวជាប់បត្រៃបិដកក៏ដោយប៉ុន្តែនៅគេបោកបានព្រោះមានធัวលោភលន់យល់ទេ ចេះក៏ដោយណាលោកគ្រូធោប្រយ័ត្នចេះក៏ដោយឲ្យតែលោភលន់គេនៅតែបោកបានអញ្ចឹងរឿងហ្នឹងអ្នកនៅសិវរិទ្ធសិនអ្នកចេះឯនោះមិនល្ងងទេមិនឆាប់ជឿទេព្រោះបរៀនគេឲ្យពិចារណាដែរក៏ប៉ុន្តែវានៅជាប់អាកតុយមួយគឺលោភលន់យល់ទេ តែលោភលន់គេបោកបានហើយមែនទេសរុបសេចក្តីទាំងបីនឹងល្ងងដដែលឆាប់ជឿក៏ដោយល្ងងក៏ដោយលោភលន់ក៏ដោយសរុបមកល្ងងដដែលមែនទេពីព្រោះព្រះអង្គឲ្យប្រឹងប្រែងទោះបីជាទឹកខកសង្ឃទោះបីជាញាតិញោមពុទ្ធបរិស័ទហ្នឹង ឲ្យប្រឹងប្រែងដោយសម្មាអាជីវៈឃើញទេឲ្យប្រឹងប្រែងដោយកម្លាំងកិច្ចការងារដែលយើងខំប្រឹងប្រែងខ្លួនឯងប្រកបដោយធម៌មិនឲ្យ រស់តាមអភិជាទេអភិជានឹងសម្លឹងចង់បានរបស់គេនោះមែនទេហ្នឹងហើយអ្វីដែលបានមកធូរពេកក៏វាទៅវិញស្រួលដែរដូចយើងស្ទូចត្រីចឹង បើត្រីវាដើររកចំណីខ្លួនឯងពិបាកបន្តិចប៉ុន្តែនុយគេដាក់ឲ្យស្រួលស៊ីអាហ្នឹងស្រួលស៊ីតើដាក់ទៅចិត្តចិត្តមាត់ប៉ិនខំឲ្យវាមិនមែនទេហ្នឹងហើយចឹងបានអាត្មានិយាយរឿងហ្នឹងក៏ដូចជាជួយប្រជាជនយើងខ្លះជួយជួយប្រាប់ឲ្យហើយទេពីព្រោះកម្មវិធីហ្នឹងគេធ្លាប់បោកខ្មែរយើងតាំងពីឆ្នាំ93ម្ដងហើយ UNCC នោះធ្លាប់លើទេគាត់ហ្នឹង 93 94រស់សមាជិកកាន់តែច្រើនបានប្រាក់ចំណេញច្រើនអញ្ចឹងទៅខំរស់ខំរស់ខំរស់ខំរស់អញ្ចឹងលុយវាទៅពូនជាមួយអាមេធំមកមើលតែបានរាប់លានដុល្លារមេរត់បាត់ខ្មែរយើងធ្លាប់ចាញ់បោកគេម្ដងហើយប៉ុន្តែស្ងាត់តិចដល់ស្ងាត់តិចបោកហ្មងទៀតបោកបានច្រើនតិចរត់បាត់ទៀតយល់ទេញាតិញោមហ្នឹងអាគ្រប់ល្បិចមនុស្សសម័យនេះគ្រប់ល្បិច មិនជា សម័យគុណធម៌កាន់តែចម្រើនទេ គឺជាសម័យគុណធម៌កាន់តែយ៉ាប់ហើយប្រជែងគ្នារស់គ្មានខ្វល់រឿងអីទេមែនទេចឹងមែនទេគ្រូបកែសម័យនេះក៏ខុសពីគ្រូបកែសម័យមុន គ្រូពូកែ សម័យមុនយើងដឹងហើយតនិបគាត់អត់ច្រើនទេគ្រូដែលពូកែអាត្មាធ្លាប់ដឹងណាគ្រូដែល ដែលគាត់មើលជំងឺ ក្តីធ្វើអីក្តីសម័យមុនតនឹកបាត់ច្រើនទេយ៉ាងច្រើនធូប5ទៀន5ណាធូប5ទៀន5ជែកមួយស្និតកណាត់សម្ដុំចប់មែនទេគ្រូពីមុនណាគ្រូពីមុនណាណាពីព្រោះអ្នករៀនសូត្រមុនអាគមខ្លាំងប៉កែពីមុនគេត្រូវមានដំណំមានតំណម ស្រីស្រាលបែងដាច់ខាតឃើញណាពីព្រោះភាកច្រើនរៀនពីអ្នកសច្ចាំងពីអីចឹងពីមុនមកណាអញ្ចឹងវាគ្មាននរណាបោកអីបានច្រើនទេពីព្រោះទំនឹបរបស់គាត់ឲ្យតាមសទ្ធាពេលដែលយើងជាហើយឲ្យអីគាត់ឲ្យទៅ តែទំនឹបរបស់គាត់ដែលអាត្មាធ្លាប់ដឹងទៀន5ធូប5នៅជែកមួយស្និតសពុទ្ធសមម្ដុំអាហ្នឹងគាត់បូជាគ្រូគាត់ទេ ចុះយើងឥឡូវយើងឥឡូវមិនយើងឥឡូវដូចគេកុហកនៅស្អីនោះខេតកដាលចូលលុយកាន់តែច្រើនបានតំណែងកាន់តែខ្ពស់នៅឋានសួគ៌បើតំណែងទី6នៅប្រអិនវិញ30000ដុល្លារវាមានអ្នកភ្លើនៅតែឲ្យចឹង ចឹងបានគុណធម៌គ្រប់ធម៌ទាំងអស់ដូចជាអាដានយសោតអាដានយសោតគឺជា ព្រះសោតមួយការពារឧបទ្រពចង្រៃពធัวក៏មានសម្ដែងដែរអ្នកធ្វើធัวនៅក្នុងព្រៃបដិបត្តិធัวនៅក្នុងព្រៃបើកាលណាពួកអមនុស្សមកបៀតបៀនស្ដេចចាតមហារាជការបានយកអាដានយសោតនឹងប្រាប់ព្រះអង្គឲ្យព្រះអង្គប្រកាសរឿងនឹងឲ្យប្រាប់ភិក្ខុសង្ឃប្រកាសធัวនឹងកាលណាសោតធ្វើប្រកាសដល់មេតបទេវតា បើមានខ្មោចព្រាយបិសាចណាមកបៀតបៀនឲ្យស្វាត់ជាខួរនឹងដំណឹងនឹងនឹងលឺទៅដល់ស្ដេចចាតុមហារាជការស្ដេចចាតុមហារាជការនឹងចាត់សេនាទេវតាមកចាត់ពួកយៈពួកបិសាចអាក្រក់អាក្រក់នឹងប៉ុន្តែលោកបញ្ជាក់ថាធូននេះមាន ប្រសិទ្ធភាពសម្រាប់តែអ្នកប្រាថ្នាតិចអ្នកមិនលោភលន់ក្រន់តែសូត្រផ្សាយមេត្តាដើម្បីរស់ជាសុខក្នុងការប្រព្រឹត្តធម៌ប៉ុណ្ណោះ។ តែបើប្រើដើម្បីលៀបសការៈអត់ស័ក្តិសិទ្ធទេអញ្ចឹងណាយល់យល់ទេយល់ទេយល់ទេហ្នឹងហើយហើយមុនពូកែទាំងអស់សម័យពីដើមមកហាមដាច់ខាតមិនអោយអួតអាងកាលណាអួតអាងលែងបកែអាហ្នឹង អាត្មាធ្លាប់ដឹងដែរតើរឿងប៉កែហ្នឹងប៉ុន្តែឥឡូវនេះគេប៉កែអួតរលុយកាន់តែបាននិយាយឲ្យកាន់តែជឿមែនទេមែនទេស្ងួតជើងថ្មិញគេបោកទើស្ងួតចឹងវិលមកវិញយើងសិក្សាមេរៀនព្រះធម៌នេះប្រព្រឹត្តទៅដើម្បីអីដើម្បីស្ងប់ស្ងាត់ដើម្បីរលាស់ដើម្បីមិនជាប់ជំពាក់ អញ្ចឹងកាលណាយើងដឹងថាធម៌នឹងសិក្សាដើម្បីអញ្ចឹងយើងត្រូវសង្កេតថាអ្នកដែលមានគុណធម៌គួរបូជាពិត ប្រាកដមិនមែនមនុស្សលោភលន់ទេមិនមែនមនុស្សអួតអាងទេមិនមែនជាមនុស្សមានមាយាលៈពុតទេគឺដឹកនាំយើងឲ្យយើងយល់ការពិតប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ស្ងាត់ដើម្បីសេចក្តីលះបង់លះបង់នោះគឺលះបង់ចិត្តប្រកាន់ចិត្តចំណែនចិត្តអីហ្នឹងយល់ទេ ហ្នឹងហើយមិនមែនដើម្បីបាន អីអួតអាងខ្លាំងប៉កែស្អីទេមិនមែនអញ្ចឹងទេតែអញ្ចឹងយើងដឹងហ่ะអញ្ចឹងនេះយើងសិក្សានេះប្រយោជន៍ទៅសំខាន់គឺយើងបានវិនិច្ឆ័យឋានៈជាផ្លូវណាមិនមែនជាផ្លូវនឹងអញ្ចឹងអាប្រົບដើមបន្តិចមិនមែនមកបរៀនទេព្រោះគ្រូបរៀននៅនេះទេហ្នឹងហើយហើយលើអឺដើម្បីបានជាធម្មទាន សម្រាប់ញាតិញោមក៏ដូចជាកិច្ច ប្រកាសព័ត៌មានថាទៅបរៀនអីមានកាលបរិឆេទយ៉ាងណាហើយញាតិញោមមករៀននឹងត្រូវត្រៀមខ្លួនយ៉ាងណានឹងវាទល់តែគ្រូប្រចាំសាលានេះទៅលោកមានកំណត់ប៉ុន្តែនេះតូនតែឈឺកបានផ្លាញនិយាយម្នាក់ឯងច្រើនបន្តិចទៅប៉ុន្តែយ៉ាងណាក៏ត្រូវតែនិយាយដែរហ្នឹងហើយសូមនិមន្តដែរនមោតាសអភគវតោ រហតសម្មាសម្ពុទ្ធាសាអ្នកមោតាសភគវតោ អរហតោ សម្មាសម្ពុទ្ធាសៈអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធាសៈនៃជាបឋមខ្ញុំប្រករុណាសូមនមស្ការថ្វាយបង្គំ ប្រទៅតើចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពកាលទាំងពួងព្រមទាំងសូមនមស្ការថ្វាយបង្គំពោះលោកម្ចាស់គ្រូដែលជាគ្រូរបស់ខ្ញុំកណាព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ព្រមទាំងព្រះ គ្រូចៅតិការគ្រប់ទីវត្តអារាមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទ ទាំងអស់គ្នាបងគ្រប់បច្ចឋានដែលបានអញ្ជើញមកនឹងសូមការអនុញ្ញាតពីលោកម្ចាស់គ្រប់ព្រះអង្គដែលបានពោលរៀបរាប់ធัวខ្លះហើយនឹងប្រាប់ជំរាបនៅកម្មវិធីសិក្សាប្រធัวក្នុងវគ្គនេះជាវគ្គទី3ដែលបាន ការអនុញ្ញាត ណាពីព្រះគ្រូចៅតិកាក៏ដូចជាណាការចូលរួម ពីព្រះសង្ឃគ្រប់ព្រះអង្គញាតិញោមព្រមទាំងព្រះគ្រូជាពិសេសគឺព្រះគ្រូអនុគុណស្រុកបន្ទាយមាសបានជួយ សម្រួលហើយជួយប្រកាសញាតិញោមទាំងអស់គ្នាដើម្បីបានមកចូលរួមសិក្សាពធនៅទីនេះ ហើយក៏ក្រោមការអនុញ្ញាតអំពីលោកម្ចាស់គ្រូផងដែរដើម្បីបានការអនុញ្ញាតមកបង្រៀនទីនេះបានក៏អាស្រ័យលោកម្ចាស់គ្រូផងដែរថ្ងៃនេះស្អកក៏ញាតិញោមមិនតែថ្ងៃនេះស្អកប្រហែលថ្ងៃហើយសារផ្ដាសាយទៅវាស្លេះឡើងពេកខាក់ខាក់ទៅវាឈឺកហ្នឹងហើយប៉ុន្តែមិនអីទេនឹងព្យាយាម សំដែងបានប៉ុណ្ណាយកប៉ុណ្ណឹងអឺលោកម្ចាស់គ្រូបានលើកឡើងធម៌នឹងពីរោះហើយញាតិញោមទាំងអស់គ្នាដែលយើងអ្នកកាន់ពុទ្ធសាសនាសំខាន់ណាស់ក្នុងការយល់ដឹងថ្មបានសង្កេតមើលតាមរយៈនៃការបានបង្ហាត់បង្រៀនរយៈពេលប្រហែលជា3ឆ្នាំហើយ3ឆ្នាំជាងក៏បានបង្រៀនទីកន្លែងនានាខ្លះហ្នឹងបានសង្កេតឃើញថា ចំណេះដឹងដែលកើតអំពីការសិក្សានិងចំណេះដឹងដែលកើតពីការស្ដាប់ធម៌តាមបុណ្យខុសគ្នា មានតែការមកសិក្សាផ្ទាល់ទេទៅទៅអាចដើម្បីនឹងយល់ច្បាស់ហើយចំណេះចេះដឹងក្នុងការមកសិក្សានឹងច្រើនជាងយើងស្ដាប់ធម៌តាមបុណ្យដូចលោកម្ចាស់គ្រូធរដីការបស់លោកម្ចាស់គ្រូបានលើកមកមិញមិញអញ្ចឹងការទៅស្ដាប់ប្រធัวនៅតាមបុណ្យ ដូចជាការគោរពកិច្ចទាំងធម្មកថាអ្នកសំដែងទាំងញាតិញោមអ្នកស្ដាប់ក៏មិនសូវយកចិត្តទុកដាក់ក្នុងការស្ដាប់តែរហូតដល់តែអ្នកធ្វើបន់នឹងទៀតម្ចាស់ដើមបន់កន្លែងខ្លះទៅនឹងក្នុងរោងបន់នឹងប៉ុន្តែមុននឹងចូលទៅស្ដាប់លោកនឹងដាក់ពីបេកែវអស់មុនក៏មានដែរជឿអញ្ចឹងឯងញោមមកអាត្មាធ្លាប់ជួបបានហ៊ាននិយាយ ហ្នឹងហើយសួរទៅដល់ឆ្លើយនៅមុខក្រែហ្នឹងធំក្លិនមកកណាដៃគុណកណាណាប៉ុន្តែភ្នែកធ្លាក់កាត់ហាយហ្នឹងម្ចាស់ដើមប៉ុនផងញាតិញោមអញ្ចឹងយើងឃើញថាអាត្មាបានសង្កេតមើលតលតែញាតិញោមពុទ្ធបរិស័ទយើងមកស្ដាប់ពធមករៀនពធនេះយើងអាចយកចិត្តទុកដាក់ជាងការដែលយើង ទៅស្ដាប់ពធតាមប៉ុន ហើយមានសំណួរហើយមានមេរៀនជាលំដាប់ពី1ទៅ1ពី1ទៅ1ហ្នឹងមានហោហាដល់តាមប៉ុនខុសគ្នាប៉ុនខ្មោចទេសពីរឿងខ្មោចប៉ុនបច្ច័យ4ទេសពីបច្ច័យ4ប៉ុនកតញ្ញូទេសពីកតញ្ញូហើយប៉ុននៅស្រុកខ្មែរយើងគ្មានប្រមាណទេ4 5 6ប៉ុនហ្នឹងតែដដែលដដែលហើយធោះជាងការមិនសូវគឺប្លែកគ្នាប្រមាណទេអញ្ចឹងឃើញថាចំណេះដឹងរបស់យើងដែលទទួលតាមរោងប៉ុនមួយមួយហ្នឹងมันជា បដិសេធថាអត់ទេប៉ុន្តែអាត្មាគិតថាតិចតួចណាស់ពធសប្ដថ្ងៃតាមប៉ោះក៏មានច្រើនដូចព្រឹកមិញណាប្រគ្រូមេគុណណាធម្មយុទ្ធលោកនិយាយមួយអាត្មាថាឥឡូវហ្នឹងលឺតែធัวតាមប៉ុស្តិ៍ហ្នឹងច្រើនណាស់ធัวគ្រប់ខេតគ្រប់កន្លែងលឺតែធัวតាមប៉ុស្តិ៍ហ្នឹងមកប៉ុស្តិ៍មកប៉ុស្តិ៍ធัวមិនតិចទេប៉ុស្តិ៍ណាដែលថាអត់ធัวសឹងថាមិនមានទេប៉ុន្តែធัวកាន់តែច្រើន មនុស្សកាន់តែយ៉ាប់ ញាតិញោមមកពីអីសង្ស័យមានតែធัวប៉ុន្តែមនុស្សអត់ធ្វើមែនទេញាតិញោមមែនអត់ធัวមានច្រើនតែមនុស្សកាន់តែយ៉ាប់ហ្នឹងហើយនឹងលោកថាក៏ម្យ៉ាងបើលោកក៏ឃើញចឹងមែនអាត្មាទៅសង្កេតមើលក៏ឃើញចឹងមែនដែរចឹងការមានតែធัวមែនហើយអ្នកស្ដាប់ធัวហ្នឹងក៏មានតិចទៀតផងដូច្នេះជាការសំខាន់ណាស់បើសិនជាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នា ដាក់ចិត្តដាក់កាយដើម្បីទទួលយកនៅអវាទពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធល្អណាស់ហើយយើងមិនតន់ជ្រាបប្រធัวចូលនៅ ក្នុងចិត្តរបស់យើងទេ យើងអត់តន់យល់តម្លៃថាតើប្រធัวនឹងសំខាន់យ៉ាងណាទេលុះត្រាតែយើងមានបញ្ហាណាលុះត្រាតែយើងមានបញ្ហាហើយយកធัวនឹងទៅដោះស្រាយទៅយើងដឹងថាធัวនឹងសំខាន់ដូចលុយអញ្ចឹងញាតិញោម ហ្នឹងហើយដូចលោកម្ចាស់គ្រូតែងប្រាប់ខ្ញុំកណាអីធ្លាប់ចាំពាក្យលោកម្ចាស់គ្រូលោកសំដែងថាលុយមិនសំខាន់ទេតែអត់លុយទៅសំខាន់ញាតិញោមលុយមិនសំខាន់ទេតែអត់លុយទៅសំខាន់ហ្នឹងអាមានលុយយើងគិតតែធម្មតាប៉ុន្តែដល់ពេលមានលឹកអត់លុយនោះបានយើងដឹងថាអូលុយនេះសំខាន់មែនទែនដល់តែចាំបាច់បានដឹងថាលុយនឹងសំខាន់ដូចតួយ៉ាងសម័យ លងពតញាតិញោមកើតតន់អ្នកខ្លះមានមាសពីរបីកវិចអ្នកខ្លះគេឲ្យមាសយកទៅឲ្យទៀតផងតែអត់ចង់យកតែសារអីមិនដឹងយកទៅចាយណាអញ្ចឹងមាសឬលុយក្នុងសម័យហ្នឹងសំខាន់ទេសំខាន់ណាញោមពួកមិនដឹងយកទៅចាយណាប៉ុន្តែដល់សម័យនេះមិនបាច់ទេញាតិញោមណាឃើញប្រហែលមិនបានទេណាត្រូវការមាសពីព្រោះកតាចាំបាច់របស់យើងគឺមាន ចឹងហើយដល់តែពេលចាំបាច់ទៅសំខាន់ធัวក៏ដូចគ្នាដែរប្រសិនបើយើងមិនយកទៅដោះស្រាយក្នុងជីវិតប្រចាំថ្ងៃយើងទេ យើងសិក្សាពធនឹងអត់ដឹងថាធัวនឹងជួយយើងដោយរបៀបណាទេលុះត្រាតែមាន បញ្ហាកើតឡើង សក្តីទុកកើតឡើងហើយដោះស្រាយយកប្រធัวនឹងទៅដោះស្រាយក្នុងបញ្ហាជីវិតទៅ ដឹងថាអូធัวនឹងល្អមែនតើចាប់ពីសិក្សាពធัวទៅធ្វើឲ្យចិត្តរបស់ខ្ញុំនឹងត្រជាក់ ធ្វើឲ្យចិត្តរបស់ខ្ញុំនឹងល្អអាហ្នឹងទៅពធហ្នឹងមានសារៈសំខាន់សម្រាប់ជីវិតយើងគ្រប់គ្រប់គ្នាប្រសិនបើយើងមិនធ្លាប់យកធម៌ទៅដោះស្រាយទេ ចង់និយាយតែធម៌នឹងពិរោះបណ្ណា ចង់និយាយតែធម៌នឹងល្អបណ្ណាក៏នៅតែធ្វើបង្អើយចឹងតែមែនអត់ញោមមែនអត់ហ្នឹងហើយហ្នឹងរឿងហ្នឹងជាការពិតគេអញ្ចឹងហើយហើយកុំគិតថាយើងទាំងអស់គ្នាចេះអាខ្លួនឯងក៏អត់ចេះដែររាល់ថ្ងៃហ្នឹង មានចេះអីប្រមាណទេគ្រាន់តែថាអាចកន្លែងណាអាច បញ្យលញាតញោមបានក៏ព្យាយាមបញ្យលទៅ មិនដាក់ខ្លួនថាខ្លួនឯងជាអ្នកចេះទេនឹងពេលខ្លះក៏ស្រាវជ្រាវបន្ថែមតទៅទៀតទៅរកសំណួររកបញ្ហាទាំងអស់ដែលញាតញោមសាកសួរអញ្ចឹងទៅហើយមកហ្នឹងក៏ព្យាយាមស្រាវជ្រាវទៅក៏ចេះយកមកបញ្យលញាតញោមតាមសមត្ថភាពខ្លួនឯងមានតែប៉ុណ្ណឹងហើយអត់មានគិតថាខ្លួនឯងនឹងអ្នកចេះអីទេ ហ្នឹងហើយព្រោះចំណេះដឹងក្នុងโลกនេះពធរបស់ព្រះសម្មាសម្ពុទ្ធនេះគ្មានអ្នកណាចេះអស់ទេលុះត្រាតែព្រះសម្មាសម្ពុទ្ធខ្លួនព្រះអង្គផ្ទាល់ទៅចេះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធនឹងអស់នឹងហើយញាតិញោមកុំប្រមាទក្នុងធម៌ណាញាតិញោមបើតែប្រមាទក្នុងពធហើយគឺទោះបីជាថាស្ដាប់ពធរៀនពធយ៉ាងម៉េចក៏មិនអាច ដើម្បីធ្វើឲ្យយើងបានចំណេះដឹងធ្វើឲ្យយើងបានសេចក្តីសុខក្នុងការសិក្សាពធទេ ចំណុចនេះខ្ញុំកណានអាត្មាភាពនឹកឃើញពធ5ចំណុចដែលព្រះអង្គទ្រង់ប្រកាសសម្ដែងក្នុងគម្ពីរអង្គត្រនិកាយបញ្ចកនិបាតបិដកលេខ45អំពីបុគ្គល5ប្រភេទ5ពួកដែលស្ដាប់ពធហើយមិនអាចចោះកាន់និយមធម៌បាន ហ្នឹងมันអាចដើម្បីនឹងចាក់ធ្លុះមគ្គផលយកធម៌នឹងទៅប្រព្រឹត្តបរិបត្តិបានទី1គឺមើលងាយពាក្យនិយាយមើលងាយពាក្យដែលពោលបាទមិនដឹងថាសំដែងធัวអីទេមើលងាយធัวនិយាយទៅពាក្យដែលពោលហ្នឹងដូចការសំដែងពធัวប្រកាសសំដែងពធัวអីចឹងទៅមើលងាយមិនដឹងថាធัวហ្នឹងធัวគ្មានប្រយោជន៍អីទេ មើងងាយពាក្យសម្ដីដែលពោលនឹងឃើញតាមដឹងថាធัวនឹងបានប្រយោជន៍អីនឹងអត់យល់ទេញញឹមនឹងកាលណាដែលមើងងាយរបៀបនេះគឺมันអាចចោះកាន់និយាយមកធัวបានទេហ្នឹងហើយហើយទី2គឺមើលងាយអ្នកពោលណាទី1មើលមើលងាយអំពីពាក្យដែលពោលទី2មើលងាយអ្នកដែលពោលណានៅឃើញថាលោកគ្មានតែចេះអីទេមានតែគ្រាន់បើជាងអញប្រមាណទេ អញរៀនធម៌10 20ឆ្នាំហើយនោះមានគិតអញ្ចឹងហ៎ញោមមានគិតអញ្ចឹងហ៎ណាដែលអាត្មាអីហ្នឹងមើលមកក្មេងទេណាញោមមើលទៅលោកក្មេងព្រោះអាត្មាធ្លាប់ទៅកន្លែងខ្លះអីចឹងគេគិតថាដឹងតាំងយកលោកក្មេងអីមកបរៀនអីចឹងមកក្មេងមែនទៅអាយុ24ញាតិញោមហ្នឹងហើយ24មើលទៅរៀងក្មេងដែរថាមិនអួតខ្លួនឯងថាក្មេងទេណា ប៉ុន្តែក្មេងមែនហ្នឹងហើយតែអញ្ចឹងមានអ្នកខ្លះថាអញ្ចឹងអាត្មាក៏មិនមែនដាក់ខ្លួនថាអ្នកចេះដែរចេះត្រង់ណាពយល់ត្រង់ហ្នឹងចេះតណាជួយតណាមានសមត្ថភាពប៉ុណ្ណាពយល់ប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងគឺប្រាប់ហើយថាមិនចេះអីទេចេះតិចតួចទេ ហើយតើកាលណាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាយើងមើលងាយអ្នកដែលពោលធัวហើយ ចិត្តរបស់យើងអត់បង្អោនទៅរកពធัวដែល ធម្មកថាឬក៏គ្រូបង្រៀននឹងប្រកាសអញ្ចឹងទៅมันអាចដើម្បីនឹងចោះចិត្តសុខក្នុងព្រះធម៌នឹងបាននឹងចំណុចទី2ចំណុចទី3គឺមើលងាយខ្លួនឯងញាតិញោមដែលមើលងាយខ្លួនឯងណាកុំមើលងាយខ្លួនឯងឲ្យសោះបើសុខចិត្តឲ្យអ្នកដតីគេបង្អាប់សុខចិត្តឲ្យអ្នកដតីគេថាយាយនេះមិនកើតតានេះមិនកើតគេថាថាចោះជុំវិញពិភពលោកនេះឬក៏ យើងត្រូវអ្នកដតីថានៅត្រូវអ្នកដតីបង្អាប់យ៉ាងណាក៏ដោយចុះតែកុំឲ្យខ្លួនឯងបង្អាប់ខ្លួនឯងយល់ទេញាតិញោមហ្នឹងហើយសឹកចិត្តគេបង្អាប់ទៅហើយរៀនធម៌មិនចាំមិនអីនឹងខំទៅប្រឹងអីទេកុំទៅជឿតាមគេហ្នឹងហើយគឺចាំមិនចាំជារឿងរបស់យើងហើយតែកាលណាយើងឮគេថាហើយយើងទៅតាមគេមានន័យថាយើងគឺមិនត្រឹមត្រូវទេយើងកាន់តែខ្សោយមែនតើណាដូច្នេះកុំបង្អាប់ខ្លួនឯងឲ្យសោះ កុំមើលងាយខ្លួនឯងឲ្យសោះចេះមិនចេះប្រឹងតទៅទៀតណាស្ដាប់ថ្ងៃនេះមិនយល់ស្ដាប់ថ្ងៃក្រោយទៀតស្ដាប់ថ្ងៃក្រោយមិនយល់ស្ដាប់ស្ដាប់មួយជីវិតនឹងស្ដាប់រហូតទៅយល់ទេញាតិញោមហ្នឹងហើយអញ្ចឹងព្យាយាមកុំបង្អាប់កុំមើលងាយខ្លួនឯងថារៀនធម៌មិនកើតរៀនធម៌មិនចាំអីខ្ជិលមកពីព្រោះអាការដែលយើងមិនចាំហ្នឹងមកពីអត់មានពូជពីមុនមកហ្នឹងហើយបើសិនជាយើងដឹងតែខ្លួនឯងមិនចាំពីពេលនេះទៅហើយយើងអត់ប្រឹងតទៅទៀតតែចាំពេលណា ដូច្នេះដឹងថាមិនចេះពីពេលឥឡូវនេះទៅគួរតែប្រឹងបើសិនជាយើងបាក់ទឹកចិត្តដឹងថាមិនចេះហើយមិនប្រឹងទៀតនឹងកាន់តែយ៉ាប់មែនទេណាសំខាន់គឺដឹងថាខ្លួនមិនចេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយតាថាបុគ្គលពីលដឹងខ្លួនតែពីលចូលជាបណ្ឌិតបានខ្លះអញ្ចឹងយើងអត់ចេះដឹងខ្លួនតែអត់ចេះហ្នឹងគឺចូលចាប់តាមខ្លាយជាអ្នកចេះបន្តិចបន្តិចហើយមែនអត់ញាតិញោម ហ្នឹងហើយចាប់តាមចេះបន្តិចបន្តិចឲ្យសំខាន់ឲ្យតែដឹងខ្លួនថាអត់ចេះប៉ុន្តែមួយចំនួនអត់ដឹងតែខ្លួនអត់ចេះដឹងតែខ្លួនចេះរហូតតើដឹងតែខ្លួនចេះមានមករៀនណាមានស្ដាប់ធម៌ឯណាមិនទទួលយកចំណេះដឹងពីអ្នកដទៃឯណាគឺតែខ្លួនចេះលោកមិនស្មើអញអ្នកនេះមិនស្មើអញដល់អញ្ចឹងអត់ស្ដាប់ពីអ្នកដទៃណាអញ្ចឹងគឺមិនបានទេគឺកុំគប្បីមើលងាយខ្លួនឯង ចំណុចទី3គឺតកតងជាមួយនឹងបុគ្គលដែលមានពោទីកំណើតគឺមនុស្សល្ងងតែម្ដងងងលេលេហ្នឹងក៏ស្ដាប់ធម៌មិនយល់ស្ដាប់ធម៌មិនចូល ពីកំណើតមកដោយសារតែសន្សំបដិស័យមិនបាន ល្អមកក៏ជាមនុស្សល្ងងពីកំណើតហ្នឹងក៏មិនចោះកាន់និយមធម៌ដែរហើយចំណុចចុងក្រោយគឺសម្គាល់ថាដឹងក្នុងរឿងដែលមិនដឹងហ្នឹងហើយសម្គាល់ថាដឹងក្នុងហេតុដែលមិនដឹង មានន័យថាយើងអត់ចេះទេប៉ិនគេសួរមកហាក់បីដូចជាចេះទាំងអស់អញ្ចឹងណាណាញាតិញោមធ្លាប់តាំងខ្លួនអញ្ចឹងទេអ្នកខ្លះតាំងអញ្ចឹងណាហើយជាពិសេសគឺលោកម្ចាស់គ្រូធ្លាប់សម្ដែងអីចឹងថាគឺកើតឡើង ចំពោះគ្រូធរហ្នឹងហើយទៅអាត្មាអីហ្នឹងអាត្មាក៏ចាំចំណុចហ្នឹងដែរកន្លែងណាញាតិញោមសួរទៅអត់ចេះអាត្មាថាអត់ចេះកន្លែងណាថាអត់ច្បាស់អាត្មាថាអត់ច្បាស់ តែចឹងទៅមានលំបាកអីដល់តាំងខ្លួនថាអ្នកចេះចេះតែឆ្លើយខុសទៅ បរោះធေါ်ព្រះទៅមិនប្រកាច់ពាក្យព្រះមិននឹងគ្រូបង្រៀននឹងធ្លាក់ធ្ងន់ជាងញាតិញោមទៀតផងដូច្នេះគឺมันมันគប្បីធ្វើដូច្នេះទេ អ្នកដែលធ្វើរបៀបនេះគឺរមែងហាប់អោនខ្លួនឯងតែប៉ុណ្ណោះ នេះគឺខ្ញុំកណាអាត្មាភាពបានលើកឡើងចាំសេចក្តីនៃប្រសូតហ្នឹងក៏ចង់ចែកចម្លែកដល់ញាតិញោមប្រធេរានុធេរៈគ្រប់ព្រះអង្គទាំងអស់គ្នាយើងបើកចិត្តទលាយក្នុងការសិក្សាពធការលើកឡើងខ្ញុំកណាអាត្មាភាពមានប៉ុណ្ណឹងហើយប្រកាសនៅកម្មវិធីនៃការសិក្សារបស់យើង គឺចាប់ពីថ្ងៃស្អែកតទៅបងរយៈពេលមួយសប្តាហ៍រៀនតែ4ថ្ងៃទេ គឺថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធនិងថ្ងៃប្រហោះហ្នឹងហើយកាលពីមុនមកយើងធ្លាប់រៀនពេញដោយសារតែអាត្មាជាប់រៀនខ្លួនឯងអាត្មាទៅរៀនខ្លួនឯងវិញដែរថ្ងៃសុក្រទៅពោធិ៍សាត់វិញហើយឡើងមកវិញអញ្ចឹងហើយគឺអាមួយសប្តាហ៍រៀន4ថ្ងៃបងប៉ុន្តែថ្ងៃស្អែកយើងថ្ងៃអាទិត្យយើងចាប់បើកវគ្គពីថ្ងៃនេះហើយអញ្ចឹងថ្ងៃស្អែក យើងចាប់ផ្ដើមរៀនពីម៉ោង2ដល់ម៉ោង5តទៅណាបានទេញោមបានទេហ្នឹងហើយអញ្ចឹងកម្មវិធីយើងគឺម៉ោង2រសៀលយើងជួបជុំគ្នាម៉ោង2មិនមែនម៉ោង2មកដល់នេះទេណាគឺម៉ោង2រៀនអញ្ចឹងយើងមកពីម៉ោងប្រហែលអាចម៉ោង1កន្លះឬក៏ម៉ោង1អីចឹងទៅយើងជួបជុំគ្នានមស្ការអីខ្លះចឹងទៅនឹងកម្មវិធីសិក្សាពធហ្នឹងគឺយើងបន្តចាប់តាមពីថ្ងៃស្អែកតទៅហើយញាតិញោម ចេះក៏យកសភៅមកចេះកាត់ចេះអីហើយបើមិនចេះកាត់ចេះអីក៏អាចមកបានកុំគិតថាអីខ្ញុំមិនចេះកាត់មិនចេះអីអត់មកអត់ជាបញ្ហាទេយើងមិនចេះសម័យព្រះក៏គ្មានណាគេកាន់សភៅមកដូចយើងដែរហ្នឹងហើយគេកាន់ការកម្រងគ្រឿងក្អូបមកស្ដាប់ធម៌ដោយគោរពចឹងទៅសំខាន់គឺការយល់បងនឹងហើយជាចំក្រោយនេះក៏សូមអរគុណចំពោះលោកម្ចាស់គ្រូដែលបានអនុញ្ញាតឲ្យខ្ញុំកណាតមកភាពមកបង្រៀនទីនេះ ហើយក៏សូមអរគុណថ្លែងអំណរអរគុណជ្រាលជ្រៅចំពោះព្រះគ្រូអនុគុណព្រះគ្រូចៅតេការដែលបានជួយសម្រួលនៅការសិក្សាពធនេះឲ្យប្រព្រឹត្តទៅណាយ៉ាងល្អណាសូមញាតិញោមទាំងអស់គ្នាជ្រះថ្លាការសិក្សាពធទាំងអស់គ្នាផងសូមអនុមោទនីណាសូមអនុមោទនីសាធុដូចមិនតន់ហូបបាយសូមអនុមោទនី ចឹងក្រោយបន្តិចហ្នឹងហើយអឺប្រសូតមិញល្អគឺចំណុចទាំងប្រមាណហ្នឹងញាតិញោមត្រូវវាចាមើងងាយពាក្យពោលក្តីមើងងាយអ្នកពោលក្តីមើងងាយខ្លួនឯងក្តីសិតតែអត់ជោគជ័យទេអញ្ចឹងណាហ្នឹងហើយ ញាតិញោមឮអត់ឮអីហ្នឹងហើយអឺមិនជាមាន អីតទៅទៀតទេប៉ុន្តែចង់បញ្ចប់ធម្មកថាដំបូងថាតើព្រះពុទ្ធសាសនារុងរឿងដោយហេតុប្រមាណយ៉ាង5ហើយអាត្មានិយាយបាន1ណា គឺការស្ដាប់នឹងឯងនឹងទី1ស្ដាប់ឬសិក្សានឹងជាមួយគ្នាសកច្ចੰធម្មំសនន្តិពុទ្ធបរិស័ទអញ្ចឹងពុទ្ធបរិស័ទនឹងទាំងអស់បរិស័ទទាំង4នោះភិក្ខុបរិស័ទភិក្ខុនីបរិស័ទឧបាសកបរិស័ទឧបាសិកាបរិបរិស័ទបរិស័ទទាំង4នឹងពុទ្ធបរិស័ទស្ដាប់ធัวសិក្សាធัวដោយសេចក្តីគោរព ហ្នឹងហើយដល់ទៅទី2គឺសកច្ចੰសច្ឆេយន្តិស្វាត់ជាយដែលញាតិញោមសិក្សាហ្នឹងត្រូវមេការមេរៀនរៀនប្រធានអភិធម្មយើងរៀនអភិធម្មឬក៏រៀនអីសិលហ្នឹងសិលក៏ដោយត្រូវរៀនហើយដើម្បីកុំឲ្យ ភ្លេចវាតទៅស្វាត់ជាយមិនចឹង បាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិចឹងរៀនពីអង្គរបស់វាទៀតបាណោសត្វមានជីវិតបាណសញ្ញិតាសេចក្តីដឹងថាសត្វមានជីវិតវថកចិត្តតាំងគិតនឹងសម្រាប់ឧបកម្មមកព្យាយាមនឹងសម្រាប់តេនមរណងសត្វស្លាប់ដោយព្យាយាមនោះអាហ្នឹងហៅថាស្វាធ្យាយសោតកុំឲ្យវាភ្លេចយល់ទេ ចាំអស់នៅមិនមែនចាំនៅទេចាំអស់ហ្មងហ្នឹងហើយអង្គរបស់វាហ្នឹងប៉ុន្តែវាមិនមែនវាមិនមែនជាប់ត្រឹមសូត្រទេហ្នឹងហើយហើយមួយទៀតសកច្ចੰធម្មងធេរេនតិត្រួត្រងទុកណាជាអ្នកត្រួត្រងត្រួត្រងហ្នឹងមានន័យថា បន្ទាប់ពីចេះបន្ទាប់ពីចាំហើយយើងជាអ្នកត្រួតត្រងទុកខ្លួនយើងនឹងវាទៅជាឃ្លាំងនៃបរិយត្តិធម៌នោះណានឹងមិនធ្វេសប្រហែសក្នុងការត្រួតត្រងចាំទុកនឹងតម្ងមិនថាអឺចេះឈប់ខ្វល់ភ្លេចអីក៏ភ្លេចទៅមិនទេនឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអសច្ឆាយមលាមន្តាអនុត្ថាអីអ្នក គរាមលានោះអឺមុនជាមន្ទិលនៃការមិនស្វាត់ឆេមានន័យថាការមិនស្វាត់ឆេនឹងធ្វើឲ្យមុននឹងមានមន្ទិលមុននឹងគឺសំដៅដល់មេរៀនទាំងទាំងឡាយការមិនរំលឹកការមិនស្វាត់ឆេនាំឲ្យភ្លេចមែនទេហ្នឹងហើយចេះចាំម្ដងហើយទុកចោលអត់សូត្រអត់រំលឹកអីភ្លេចអស់ហ្នឹងហើយអញ្ចឹង ការស្ដាប់ការរៀនជាចំណែក សំខាន់មួយប៉ុន្តែការរំលឹកការសូត្រសារឡើងវិញនឹងក៏ជាចំណែកសំខាន់មួយទៀតកុំឲ្យបិទវគ្គបិទដែរណាបិទវគ្គយកសភៅទៅកវត្តចោលណាហើយយើងអាចយកមេរៀនហ្នឹងណាពេលយើងនមស្ការព្រះត្រៃសារណៈយើងនមស្ការប្រតនត្រៃហ្នឹងយើងសូត្រអ្នកមោហើយតេបិសោហើយទៅយើងអាចយកមេរៀនហ្នឹងមករំលឹក សូត្រទៅទៅជាសមាធិមួយដែរយើងសូត្រមិនរួចដាក់សភៅពីមុខសូត្រចឹងបានណាតែបានរំលឹកមកចប់ចឹងជំនួសឲ្យការគោរពនមស្ការ ចំណេញក្នុងការនមស្ការប្រតនត្រ័យផងចំណេញរំលឹកមេរៀនទៀតអាហ្នឹងទៅការនមស្ការរបស់យើងចេះតែចេះទៅចេះទៅចេះទៅតែបើយើងសូត្រតែធួចាំប៉ុណ្ណឹងនៅតែប៉ុណ្ណឹងនិតិបិសោសវខាតោបកវៈតោចប់យ៉ាងកេងអេវ៉ាងចប់អត់ចំណេញលីងមែនទេ តែបើយើងគ្រប់តន្តិចក៏បានដែរធនណាដែលយើងស្ទាត់ហើយមិនបាច់សូត្រទៀតរំលងខ្លះទៅអ្នកមោហើយពុទ្ធទាំងសណ្ងកឆាមិហើយចូលមេរៀនមេរៀននឹងយើងរៀនអីដាក់សភៅពីមុខចឹងបើសភៅពីមុខសូតាមកន្លែងណាចាំក្បិតនៃកន្លែងណាមិនចាំមើលចឹងយូរយូរចាំហើយណាមែនទេចឹងមែនទេធ្លាប់ធ្វើចឹងទេណាបើមិនធ្លាប់ធ្វើទៅយល់ទេ ណាបើមិនធ្លាប់ធ្វើទៅហ្នឹងថ្វាយបង្គំផងយើងកាន់តែចេះកាន់តែចាំដូចទៅរៀនរំលឹកសារឡើងវិញផងហ្នឹងហើយអញ្ចឹងការសូត្រមិនមែនថាមិនសំខាន់ទេពីព្រោះមេរៀនដែលតាក់ទងទៅមុខទៅមុខទៅអាការចេះចាំហ្នឹងក៏ជាជាជាកម្លាំងមួយនៃការគិតពិចារណាហ្នឹងហើយបើអ្នកខ្លះហ្នឹងគេតេះដៀលទាំងអស់សូត្រអត់ប្រយោជន៍សូត្រអត់ប្រយោជន៍អាសូត្រអត់ប្រយោជន៍សូត្រអត់គិតចិត្តសូត្រទៅអាហ្នឹងអត់ប្រយោជន៍អីទេអញ្ចឹងណា ហ្នឹងសូត្រអត់គិតសូត្រអត់យល់ដោយអដេញរឿងបល័យចងមាត់ខ្មុំមករឿងកប្លែងពីមុនណាហ្នឹងទៅរៀនបល័យចងមាត់ខ្មុំដល់ទៅយកខ្មុំមានអីខ្មុំតិចលឹងហើមពេញខ្លួនគាត់សូត្រឡើងឲ្យច្បាស់ចែមិនគោខ្មុំនៅតិចទៅខ្មុំវាមិនតិចមាត់ណាខ្មុំតិចអីតិចគូតតា ចាញ់បោកគេគេបរៀនឯងខំសោតអូយសោតអាហ្នឹងឯងសោតអត់គិតយល់ទេធัวដូចគ្នាសោតអត់គិតអត់បានប្រយោជន៍ទេយល់ទេប៉ុន្តែមិនមែនបានន័យថាសោតអត់ប្រយោជន៍ទេសោតជាជំនួយដល់មេរៀនរបស់យើងអញ្ចឹងណាដូចមេលេអញ្ចឹងគេសោតទៅឲ្យចាំពីម្ដងពីរពីរពីរដង4ប៉ុន្តែបើសោតអត់គិតអត់ប្រយោជន៍ប៉ុន្តែវាបានប្រយោជន៍នៅពេលដែលយើងបូកលេខយើងគុណលេខយើងដកលេខយើងចាំអាហ្នឹងស្រួលមិនអញ្ចឹងមិនអញ្ចឹង យល់យល់ទេនៅសូត្រនឹងដល់លយល់នឹងមិនបានប្រយោជន៍អដល់ទៅទី4សកច្ចੰធម្មមៀងឧបបរិខន្តិត្រង់ណាដែលមិនច្បាស់ត្រង់ណាដែលមិនយល់យល់ហើយតែមិនច្បាស់ត្រូវតែចូលទៅរកអ្នកចេះដឹងចូលទៅរកសមណៈព្រាមដើម្បីសាកសួរបញ្ហាឲ្យច្បាស់កុំឲ្យវានៅមន្ទិលសង្សសង្ស័យ នេះឯងគឺជាការធ្វើឲ្យព្រះធម៌ព្រះពុទ្ធសាសនានឹងរុងរឿងរីចំចម្រើននឹងការសាក់សួរបំបត្តិការងឿងឆ្ងល់នឹងកុំអោយសង្ស័យទៅវាខុសទេវាមិនច្បាស់លាស់ហើយនៅតែទុកនៅក្នុងនឹងដូចយើងមានជំងឺអត់ព្យាបាលអញ្ចឹងអញ្ចឹងវាអត់ជាទេកាលណាបើច្បាស់លាស់ហើយ មានសេចក្តីជឿជាក់ច្បាស់លាស់ថានឹងពិតជាត្រឹមត្រូវហើយចូលដល់ចំណុចចុងក្រោយគឺសកច្ចੰធម្មបដិបច្ចន្តិ គោរពប្រតិបត្តិនៅព្រះធម៌ព្រះវិន័យនឹងដោយសេចក្តីគោគោរព5នេះ គឺជាហេតុធ្វើឲ្យព្រះពុទ្ធសាសនារុងរឿងរីចំរើនយើងមើលមើលតាមពិតយើងរៀនខ្លួនឯងដូចអាលើកពីដើមអញ្ចឹងថាយើងរៀនខ្លួនឯងយកប្រយោជន៍ខ្លួនឯងបានអានិសង្ឃខ្លួនឯងប៉ុន្តែអំពើរបស់យើងហ្នឹងធ្វើឲ្យព្រះពុទ្ធសាសនារីចំចម្រើនមែនទេមែនទេ យល់ហ្នឹងហើយផ្ទុយមកវិញតើព្រះពុទ្ធសាសនា អាប់អន់ដោយហេតុប្រមាណយ៉ាងទី1ពុទ្ធសាសនាអាប់អន់ដោយពុទ្ធបរិស័ទអត់ស្ដាប់អត់សិក្សាធម៌នឹងទី1អានឹងដំបូងគេអញ្ចឹងបើអត់អាទី1ហើយអាទី3 4 5ទៀតមានទេអត់ទេអត់អាទី1នឹងចប់ហ្មង ឃើញទេអត់ជំហាន ទី1ហ្នឹងទី2ក៏អត់ ទី3ក៏អត់ទី4ក៏អត់ទី5ក៏អត់ឃើញទេអត់ស្ដាប់អត់រៀនបានអីស្លាប់ជាយបានអីរំលឹកបើអត់រៀនផងនោះមែនទេដល់តែអត់មានអីសម្រាប់រំលារំលឹកសម្រាប់ស្វាត់ជាយទេបានអីត្រួតត្រងអត់ទៀតអដល់តែអត់ត្រួតត្រងបានអីយកទៅសន្ទនាគ្នាបានអីយកទៅសាកសួរបើអត់ចេះ ដូចអាប្រាប់ញាតិញោមទៅទេសនាញាតិញោមឆ្ងល់អីក៏ថាមិនដឹងឆ្ងល់អីអត់ដឹងនេះអត់ឆ្ងល់នឹងមាន3ចំណុចមាន2ចំណុចមួយចេះអស់ហើយអត់ឆ្ងល់អីទេអាហ្នឹងហើយមួយទៀតគ្មានចេះអីទេអាហ្នឹងក៏អត់ឆ្ងល់ដែរបើចេះឆ្ងល់មានន័យថាចេះខ្លះអត់ខ្លះមែនទេហ្នឹងហើយ ដោយពេលព្រះអង្គចិត្តប្រណិពានព្រះអង្គថាបើពិខុណាឆ្ងល់មគ្គផលអីសួរទៅពិខុអត់សួរពីព្រោះអត់ឆ្ងល់ចេះអស់ហើយហើយញាតិញោមខ្លះអត់សួរមិនមែនថាអត់ឆ្ងល់ទេមកពីមិនដឹងសួរតាណាមែនទេហ្នឹងហើយចឹងហោះដល់តែអត់បានកំចាត់បងសេចក្តីសង្ស័យដោយការសាកសួរសន្តានាឲ្យច្បាស់ទេបដិបត្តិកើតទេអត់ព្រោះវាអត់ច្បាស់ អត់ច្បាស់មិនដឹងត្រូវធ្វើម៉េចប៉ុណ្ណឹងដូចគ្នានឹងយើងវិញផ្លូវក្នុងព្រៃដែលយើងអត់ស្គាល់ថាផ្លូវណាផងរហូតទៅណាមិនកើតវិជ្ជកិច្ឆាវានៅនឹងសង្ស័យអេអញ្ចេះទេអីអេអញ្ចោះទេអីអ្នកខ្លះទៅធ្វើស្អីក៏មិនច្បាស់អីក៏មិនច្បាស់ស្អីក៏សែនទៅព្រេនទៅបន់ទៅខ្មោចស្អីទៅអូពេញណាពេញណីណាគឺវាអត់ច្បាស់ខ្លួនឯងយល់ទេដល់តែច្បាស់ខ្លួនឯងខ្មោចធ្វើឡើងត្រូវបណ្ដោយមែនទេញញើមើលឈប់បន់ខ្មោចនៅ សង្ស័យនៅឯងអាត្មានិយាយដើមយោមអាត្មាបន្តិចបានទេតើណាបាត់មកដឹងតែយោមអាត្មាមិនខឹងទេអាត្មាចេះនិយាយកំពូលអ្នកដើររកគ្រូខ្លាំងបកែគ្មានពីណាជាងយោមស្រែអាត្មាទេគ្រូណានៅអ្នកលឿងគ្រូណាឯណាពពោរិស័តនៅណាថាញោមមកដើររកអស់ហើយញាតិញោមនៅចង់ស្គាល់ក្តីអាស័យឋានគ្រូបកែតេតងញោមស្រី ព្រោះគាត់ឈឺយូរហើយខ្មោចចូលព្រាយនៅដំបងវត្តនឹងធ្វើហើយគ្រូគេឲ្យរៀបបាយសីនិយាយពីកន្លះផ្ទះរៀបយូរយូរយូរយូរទៅក្មេងៗលែងហ៊ានដេកលើផ្ទះអស់ខ្លាចខ្មោចនៅផ្ទះស្មានហ្នឹងណាពេលណាកើតនៅហ្នឹងឯងនៅប្រៃចលសានេះតាតកែវយើងចិត្តគ្នាសុខភូមិជាប់គ្នាទេយើងហ្នឹងហើយ ដល់តែអាត្មាយកទៅពោស័តដបងញាតិញោមអាត្មាញោមយោមស្រីទៅពោស័តដបងណាព្រាយនឹងតាមចូលដល់ពោស័តទៀតចូលមកនិយាយតគ្នាមួយអាត្មាហ្មងអូគេធ្វើស្អីស្អីស្អីស្អីប៉ុន្តែអាត្មាប្រកាសសច្ចវិជាជាមួយទៅឲ្យចូលបានម្ដងនឹងទៀតទេហ្នឹងហើយបើមិនជាទេកុំមករំខានទៀតរួចពីនឹងមក អាត្មាឲ្យខ្ញុំលះចោលទាំងអស់សំបីទៅធ្វើផ្ទះនៅពោធិ៍សាត់ហ្នឹងអត់ឲ្យធ្វើអីទាំងអស់គ្រាន់តែនិមន្តលោកសូត្រមន្តទេសនាធម្មតាអញ្ចឹងទៅ រំដាប់ធ្នប់ស្អីជំនាញផ្ទះស្អីអត់ឲ្យធ្វើទាំងអស់អ្នកតាស្អីអត់ឲ្យធ្វើទាំងអស់ឲ្យរៀបតែកន្លែងនមស្ការថ្វាយបង្គំព្រះអង្គមួយ នៅលើផ្ទះហ្នឹងហើយនឹងកន្លែងដូនតាកន្លែង ពុកម្ដាយដាក់រូបថតទៅប៉ុណ្ណឹងឲ្យដាក់ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយមែនទេហើយព្រឹកព្រឹកបងប្អូនខ្មែរហ្នឹងឡើងនមស្ការចឹងទៅព្រលឹមឡើងហើយកន្លែងហ្នឹងគេល្បីថាខ្មោចលងគេសម្លាប់ខ្លួនទៅនឹង មានណាហ៊ាននៅប៉ុន្តែដល់តែយើងយកប្រតនៈជាទីប្រឹងពឹងឲ្យច្បាស់ដល់ច្បាស់ខ្មោចលែងហ៊ានធ្វើហ្មងតាំងពីនោះមកមិនដែលឃើញសមោខ្មោចណាមួយមកធ្វើញោមទៀតទេ ប៉ុន្តែខ្មោចធ្វើបានតែនរណាអត់ច្បាស់ទេមែនទេមែនទេអាត្មាខ្លួនឯងក៏ខ្មោចធ្វើដែរហើយពូជអាត្មាពូជបួសអត់បានពីមុនណាតបួសយូរពេកខ្មោចជ្រូនចតាហ្នឹងមកធ្វើអត់ឲ្យបួសឲ្យបែបខ្លែកអត់ពូជយ៉ាងមិនចេះតែបង្ខំឲ្យសឹកវិញហើយ កងថ្មឪពុកញោមស្រីនេះគាត់ឈឺប្រមាណដងគ្រូណាគាត់ទេថាតលទៅសឹកបានជាម្ដងនោះបានថាសឹកឲ្យទៅជាដល់ជាក៏អសឹកឈឺហ្មងទៀតសន្ធុំបាត់ស្មារតីគេធ្វើមកឈូសបាត់ហើយប៉ិនខ្មោចហ្នឹងទៅបញ្យល់សពប្អូនគាត់នៅភ្នំពេញឲ្យរੂទៅបើមិនរੂទៅគេលើកដាក់ឈូសទៅបាត់ឡើយទៅដល់គាត់ដុតធូបថាឲ្យតាជាសឹកវិញដឹងខ្លួនកម្រើកដៃជើងមកវិញទល់តែសឹកមែនទែនទៅ អាត្មាចដូនមួយអាត្មាបួសអញ្ចឹងទៀតពូជនឹងបួសឲ្យបានទេឈឺទៀតចដូនមួយអាត្មាឈឺសឹកទៀតអាត្មាឈឺទៀតបួសបានចិត្តមួយឆ្នាំហ្នឹងឈឺឈឺឈឺដឹងមិនទេអាត្មាទៅសន្យាជាមួយព្រះអង្គពោះស្ដាប់រឿងកាលយៈកណីពេលយៈកណីដេញខំចង់ស៊ីកូនរបស់នាងកុលិតធីតានាងកុលិតធីតាយកទៅប្រគេនព្រះអង្គហ៎ឲ្យព្រះអង្គប្រទានជីវិតឲ្យហ៎ អាត្មាអត់មានទុសែនខ្មោចកុងខ្មោចម៉ាចដូនចតាណាទេបាទខ្មោចចដូនចតាអីក៏អាក្រក់អាក្រៃមិនអត់ចេះជ្រះថ្លានឹងធួអាទេហីបានម៉េចឧទ្ទិសចំពោះព្រះអង្គថាម៉េចបបិទ្ធព្រះអង្គហើយខ្ញុំព្រះអង្គមកធ្វើកូនចៅព្រះអង្គហើយបើខ្មោចណាមកធ្វើខ្ញុំព្រះអង្គចង់យកជីវិតខ្ញុំព្រះអង្គឲ្យទាពីព្រះអង្គសិនបើព្រះអង្គឲ្យក៏ឲ្យចោះ តែបើព្រះអង្គទុកឲ្យខ្ញុំបំរើព្រះអង្គសពខ្សែសាសនាព្រះអង្គទៅអនាគតជួយប្រទានជីវិតផងមកថាអញ្ចឹងអាត្មាអត់ទុកបានខ្មោចណាទាំងអស់ចាប់ពីនោះលែងឈឺទៅឲ្យតែយើងច្បាស់លាស់យល់អត់ពួកខ្មោចក៏វាខ្លាចព្រះអង្គដែរដល់យើងដាក់ខ្លួនជឿគ្នាព្រះអង្គហើយមិនហ៊ានអាត្មាលើកមួយរឿងមួយឲ្យញញឹមស្ដាប់កាលព្រះអង្គគង់នៅ មានគ្រួសារពីរហើយមួយកាន់ពុទ្ធសាសនាមួយទៀតកាន់សាសនាដទៃហើយក្មេងតូចម្នាក់របស់កូនឧបាសកម្នាក់ហ្នឹងវាចាំមាត់អ្នកមោពុទ្ធេយៈហ្នឹងចាំរហូតសំបីតាគប់វងអីចឹងសំបីតាលេងគប់វងហ្នឹងមុននឹងគប់វាតម្រង់ចឹងវាថាអ្នកមោពុទ្ធេយៈហើយបានគប់ធ្លាប់មាត់ម្ដាយឲ្យថាអញ្ចឹង ដល់ពេលមួយទៅកាប់អស់ជាមួយឪពុកនៅក្នុងព្រៃពេលប្រឡែងគោឲ្យស៊ីស្មៅគោនឹងវាដោយញីដោយឈ្មោលតាមវងទៅក្នុងក្រុងបាត់ទៅឪពុកទៅតាមរកគោឲ្យកូនតូចហ្នឹងនៅនឹងចាំអតេះហ្នឹងអាយុ7ឆ្នាំ ដេកយូរទៅក៏លក់ទៅក្នុងប្រទេសហ្នឹងហើយឪពុកទៅតាមគោតម្រុំទៅរកគោឃើញគេបិទទ្វារនគរវិញមកវិញអត់កើតគោហ្នឹងដេកនៅក្រៅក្នុងព្រៃហ្នឹងមានអមនុស្សពីរអមនុស្សពីរហ្នឹងជាកំណើតយៈណាម្នាក់គេថាយ៉ាចំណៃស្រស់ស្រស់គេចង់ចាប់បរិភោគណាមួយទៀតជាសមាទិដ្ឋិណែកុំធ្វើបាបសត្វលោកអីកុំធ្វើអញ្ចឹងបាប ប៉ុន្តែនោះអត់ស្ដាប់ទាញក្រោកទាញជើងក្មេងហ្នឹងចេញពីក្រោមប្រទេសមកទាញក្រោកឯនោះមកមើលអ្នកមោពុទ្ធាយៈមកមើលដល់លឺថានមោពុទ្ធាយៈបលែងដៃហ្មងជុំនៅនេះកូនចៅពុទ្ធតាហ្នឹងហើយដល់ចឹងទៅយៈមួយទៀតក៏បំភ័យម្នាក់ឯងបាក់ពលកូនចៅពុទ្ធហើយបើមិនធ្វើអ្វីមួយយ៉ាងដើម្បីលៀងខ្លួនទេអ្នកឯងនឹងត្រូវស្ដាច់វេសវណ្ណនឹងសំពងក្បាលហ្នឹង ញ្ចឹងខ្ញុំត្រូវធ្វើម៉េចយៈនឹងត្រូវទៅយកអាហារពីក្នុងវាំងយកភេករបស់ព្រះរាជានឹងដាក់អាហារពេញពេញមកមកនិមិត្តខ្លួនធ្វើជាឪពុកម្ដាយរបស់ក្មេងនឹងឲ្យឲ្យដេកលើភ្លើងមកយកទល់ភ្លឺហើយបញ្ចុកបាយទៀតអញ្ចឹងយល់ទេមិននិយាយឲ្យចប់ទេគាត់នៅកាន់ថាឲ្យតែយើងច្បាស់ឲ្យតែយើងច្បាស់ភ្ញាក់អីបើនឹងឈប់ភ្ញាក់កដុំឆែបកដុំឆាំងអីទៅ មិនឯងភ្ញាក់ពុទ្ធោអីចេះទៅណោះមើលនៅឆែបទៀតអត់ហ្នឹងអ្នកខ្លះហ្នឹងភ្ញាក់មិនហ៊ាននិយាយភ្ញាក់នឹងភ្ញាក់នឹងភ្ញាក់នឹងយ៉ាប់ហ្មងភ្ញាក់ភ្ញាក់ដូចអត់ស្លៀកខោស្រីអោចមែនទេអាក្រក់អាក្រីមែន អញ្ចឹងញាតិញោមពីនឹងទៅយើងចាស់ចាស់អស់ហើយមិនត្រឹមធំធំអស់ហើយណាចាស់ចាស់អស់ហើយមិនធំធំអស់ហើយទេចាស់ចាស់អស់ហើយល្មមច្បាស់លាស់ទៅកុំកុហកព្រះយឹកពេកអ្នកបកកែកុហកព្រះជាងគេនិយាយនឹងតែមកពីព្រោះអីថ្វាយអង្គមម្ដងសន្យាចំមុខចំពោះព្រះអង្គម្ដងសន្យាថាម៉េច ណដ្ឋិមេសរណង្គអញ្ញាងវត្ថុដតេជាទីពឹងទីរលឹកនៃខ្ញុំប្រករណា មិនមានឡើយពុទ្ធោមេសរណង្គវរាំងមានតែប្រពុតជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំប្រករណាអេតេនសច្ចវច្ចេនហោតមេជាយមង្គលំសូមសរីសួស្តីជាយមង្គលចូលមានដល់ខ្ញុំប្រករណា ដោយកិរិយាពោលនៅពាក្យសច្ចៈនេះថាអត់មានទេព្រះអង្គហើយក្រៅពីព្រះអង្គគ្មានយកស្អីជាទីពឹងទៀតទេព្រះអង្គហើយ សន្យាចឹងរហូតចេញទៅពីហ្នឹងទៅថ្វាយគុំអ្នកតានោះបាត់វាអត់ស្មោះដូចអញ្ចឹងវាមានអីជាជាជាទីពឹងពិតប្រកបមានន័យថាបារមីប្រហែលប្រពុតនេះយើងពឹងអត់បានទៀតណាយើងអត់ជឿព្រះអង្គទៀតណាទៅជឿអ្នកតាវិញទៅទៅជឿខ្មោចនោះទៅមែនអត់មែនអត់ហើយថានឹងមានត្រូវខ្លះអត់ត្រូវសឹងអត់ទាំងអស់នោះហ្នឹងអា ឲ្យច្បាស់មើលច្បាស់ជាមួយព្រះអង្គដូចញោមអានេះអត់មានទុកបាច់បនតាទៀតពីមុនអ្នកបនខ្មោចផងបនតាផងញោមអានឹងឯងគ្មានញាតញោមណាចេះជាងញោមថ្មប៉ុន្មានទេញោមប្រុសថ្មជាអ្នកបកកែកាច់បាយសីដល់គាត់យល់គាត់ទៅធ្វើតាមពុទ្ធអីក៏ស្រួលយ៉ាង នេះខ្មោចធ្វើលេងត្រូវទៀតណា